ឡើងឈើជ្រុំអាចដុំថ្មីបាន គិតមិនចេះបែកគ្នានេះឈៀតឯងបារម្ភទៀតណាពេលដែលមើលឆាតចាស់ចាស់ឡើងវិញធ្វើដឹងថាលីននិយាយគឺបារម្ភមិនជាការបាត់សិតទេឈប់សម័យតាលីននេះឯងមិនឃើញថាគេដើរហួរឯងទេ គ្មានថ្ងៃដែលអាចត្រឡប់ទៅដូចដើមវិញទេថ្ងៃដែលលីនវេទនាខ្លាំងបំផុតខានមកនេះជាមួយខែគ្រប់យ៉ាងនៅដដែលអ្វីដែលផ្លាស់ប្ដូរគឺលែងមានឯងឈរចាំលីននៅមុខផ្ទះនេះដូចមុន បែកគ្នាហើយនៅមកខ្វល់នឹងរឿងគេទៀតអេហើយធ្វើចំហឆ្កែហិតងីយ៉ាងហើយស្អុយអីមែនអត់ស្អុយអីតែអញមានអារម្មណ៍ធំក្លិនលីនគេមិនខ្វល់ពីឯងផងហើយឯងទៅធាត់ពីគេធ្វើអីលីនទុកក៏គ្មានប្រយោជន៍ដែរយកទៅបោះចោល ឈឺតិចតិចដឹងហើយឈឺឬក៏យ៉ាងម៉េចហ្នឹងហ៎នៅសោកសឹកក៏មកឲ្យគេវាយអត់បានឈឺខ្លួនរ៉ានៅអត់សុខមែនណាគេដឹងអ្នកនៅម្ដុំក្នុងឋានៈហ្នឹងហ៎មកពីយើងមកអើតលើនៅមុខផ្ទះខ្ញុំអញ្ចឹងហីអ្នកនៅចិត្តខាងខ្ញុំណាគឺសិតតែជាមនុស្សដែលចេះជួយគ្នាហើយ មកធ្វើអីគាត់ទៅដល់កាត់ណាក៏ហ่าមានហេតុផលអីដែលរ៉ាមកត្រូវដល់កាត់ទីនេះទេរ៉ាចង់បានអីប្រកាសនិយាយមកឃើញខ្ញុំផ្ទះតែម្នាក់ឯងទៅមកមើលណាខ្លាចមានអ្នកគេមកធ្វើបាបរ៉ាធ្វើចឹងដើម្បីអីឃើញតែយើងជំនឿស្រីហើយនៅម្នាក់ឯងកើតទេ ហើយពួកយើងក៏ហើយពួកយើងក៏ជាមនុស្សធ្លាប់ស្គាល់គ្នាធ្លាប់ដឹងសុខទុក្ខគ្នាមិនមនុស្សធ្លាប់ស្គាល់គ្នាជួយគ្នាបានមែនបារម្ភគ្នាបានមែនគាត់តែបារម្ភក្នុងនឹងមកទេតែប៉ុណ្្នឹងទេមានតែប៉ុណ្្នឹងអត់មានច្រើនជាងនឹងបានការអី លីនក៏ដឹងថាខ្ញុំជាមនុស្សដែលចូលចិត្តជួយមនុស្សស្គាល់គ្នាអរគុណអរគុណសម្រាប់ចិត្តតែខែក្រោយមិនបាច់ទេខ្ញុំងាប់រស់យ៉ាងម៉េចវាជារឿងរបស់ខ្ញុំយើងជួយគ្នាធ្វើជាមនុស្សដែលមិនស្គាល់គ្នាក៏បានធ្វើយ៉ាងម៉េចក៏បានធ្វើដោយអ្វីដែលយើងធ្លាប់ធ្វើទៅរ៉ាទៅវិញទៅខ្ញុំអាចនៅម្នាក់ឯងបានស្រាប់ហើយ មិនចាំបាច់បារម្ភហានតាមើលខ្ញុំទៀតទេពេលដែលខ្ញុំឃើញមុខយើងខ្ញុំកាន់តែនឹកខ្លួនឆាប់ចេញតា ទេបារំគ្រាន់តែជាអ្នកស្គាល់គ្នាតែប៉ុណ្ណោះលីនគេមិនបានឲ្យស្រឡាញ់យើងទៀតទេជប់ក៏ថាគេនៅស្រឡាញ់យើងទៀតទេ Thank you. នៅមិននៅគេវាយដកបានបើជឿតាមយើងសរសុំលេងត្រង់ត្រង់ក៏មានរឿងកើតឡើងដែរណែហើយមានអីលៀមនៅហ្នឹងទីអាស្អែកឡើងហាមុខវើយលៀនលៀបឲ្យរួយហើយនេះឯមួយលេងបានជួបគ្នាហើយលៀបលបឲ្យទៀតអាកាសល្អហើយតា បើគេជប់ស្រឡាញ់ឯងមិនមែនគេលៀបគ្រូឯងអញ្ចឹងទេអើយគេគ្រាន់តែឃើញអញអញ្ចឹង ហើយគេអាណិតក៏គេលៀបឲ្យតាអូយថែឯងមកវាយថែមនេះអាតណើបនេះដឹងចេះឯងមិនអាសាមទេហ៎គ្រាប់ប៉ុណ្ណឹងក៏បាញ់ចែកមិនដាច់ដែរក៏ល្ងងម៉ែហើយយ៉ាងហ្នឹងដែរល្ងងហើយដឹងអត់លេងនឹងក៏ដេញអញចេញពីផ្ទះគេហើយគេនិយាយទៀតគេហាមមកអញទៅពាក់ព័ន្ធតញ៉ែញ៉ៃមួយគេណែនៅស្រីគេដេញគួរចង់អាចទៅលួងលោមគេ គេចេះមានន័យថាគេស្រឡាញ់ប៉ុណ្ណាហើយបានចាញ់ដាច់ដែរក៏ប៉ុណ្ណឹងអូអានេះចាំមែនណាអើយជប់និយាយច្រើនហើយណាមួយអញមើលតែលិនក៏ប្រហែលជាអារម្មណ៍ស្រឡាញ់មួយអញយើងមិនជឿទេបើលិនជប់ស្រឡាញ់ឯងណែការសង្សារគ្នា មើលមើលយើងឃើញលិនធ្វើបារម្ភគ្រប់សពបែបយ៉ាងពួកឯងទាំងអស់ឡើងយើងនេះលួចចំណានទេតាថាឯងបានសង្សារល្អដូចលិន ជុំនិយាយច្រើនអញងុយដេកឥឡូវមិនហើយដេកនៅនឹងឬក៏ទៅដេកតុបផ្សេងយីសំដីបានម៉េះនេះក៏តុបអញតាហើយក៏ផ្ទះយើងហ្នឹងនេះហើយសួរជុំមានន័យថាម៉េចចាំមែននេះវើយ ហើយហើយទៅនឹងអាងថ្ងៃក្រោយលែងពាក់ព័ន្ធនឹងគ្នាទៀតបើសិនជាអពៈនឹងដឹងថាយើងយកអាយើងមកឲ្យគេយើងថោកមិនខានទេចាត់ទុកថាជាការអរគុណចោះហើយចាប់ពីពេលនេះទៅលែងពាក់ព័ន្ធនឹងគ្នាទៀតហើយសង្ឃឹមថាអ្នកដែលបើកទ្វារ morning គឺជាគេចោះឲ្យដូចការដែលជួបគ្នាដំបូងហើយថ្ងៃនេះក៏ជាថ្ងៃចុងក្រោយ ហើយនិយាយដល់អស់សង្ឃឹមអញ្ចឹងមករកបងឬក៏មករកមួយនោះអត់ទេមានរឿងអីដែលខ្ញុំត្រូវមករកគេនោះ បានការអីហើយបើណៃមករកបងមែនអូនឯងមានការអីព្រោះមកមានទេប្រាប់បងថាណៃមករកបងផងណានេះខ្ញុំពឹងមកអញជួយផ្ញើអានេះឲ្យគេផងណាហើយក្នុងនឹងក៏មានធម្មសាសដែរ ឲ្យគេញ៉ាំផងញ៉ាំទៅទៅវាឆាប់បានបើទិញយកគេមែនផ្ញើតាមបងទៅអីនៅបារម្ភគេមែនគេនៅក្នុងយកវាអត់អត់ទេអត់ទេអឺអត់អីទេណាអឺបងស្នាបើឯងគុំប្រាប់បងរាណាថាខ្ញុំជាអ្នកយកឲ្យដាច់ខាតណាបងគុំប្រាប់គាត់ណា បើចឹងខ្ញុំទៅវិញអូខេទៅបួសនេះនេះមកឆោឲ្យមកស្ងាត់ស្ងាត់ចឹងព្រោះប្រឡងអស់លេងហើយលីនមកធ្វើអី លៀនណាស់គេមិនបានមកយើងទេគឺគេយកអាវ៉ាន់មកឯងទោះ5 percent ទិញឲ្យក៏គេឯងមិនជឿដែរគេស្លាយប៉ុណ្្នឹងឯងមិនដឹងទៀតដែរឈប់បាដឹងទៀតហើយ ដូចុងក្រោយសម្រាប់ឆ្នាំនេះអរគុណណាស់សង្សារចាស់ដែលផ្ដល់អនុស្សាវរីយ៍ល្អៗកន្លងមកចាត់ទុកថាពួកយើងអនុស្ស័យត្រឹមនឹងចុះ កាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងនេត្រាយចែកមានសរុបរបស់អត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលឥឡូវនេះក៏ជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើង A2 meal ម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat និមិត្តសញ្ញាឆ្មាខ្មៅ រសជាតិដើមល្អប្រណិត ស្គួតអញ្ចឹងទៀតចង់ស្លាប់ខ្លាំងមែនតែមករងជំនួសខ្ញុំនេះចាប់ដឹងខ្លួនមកណែនេះបងចង់ឲ្យអូនមានអារម្មណ៍ថាអូនជាអ្នកខុសមែនទេឆាប់ដឹងខ្លួនឡើងមកអាប្រុសចង្រៃដឹងអាន បារម្ភគេភ័យណែមិនលឺយំបងបងដឹងខ្លួនសោះហ្នឹងណាឥឡូវបងដឹងខ្លួននេះតាហើយទៅងប់អីចឹងដឹងខ្លួនក៏ល្អហើយស្មានតែមិនរស់ហើយតាម៉េច ស្លាប់មែនមិននិយាយដូចអញ្ចឹងចង់ធ្វើហេរ៉ូមែនចង់ធ្វើតួឯកមករងជំនួសខ្ញុំឬមួយក៏ចង់ធ្វើឲ្យខ្ញុំដឹងថាខ្ញុំខុសមានចង់ធ្វើអីទាំងអស់បងក៏តែចង់ធ្វើជារាមនុស្សសាមញ្ញម្នាក់ដែលតាមការពារមនុស្សដែលខ្លួនឯងស្រឡាញ់ចាំមកតួឯកទៅខ្ញុំប្រាប់ឯងតើ ថាខ្ញុំកើតអីទៅជាយ៉ាងណាវាជារឿងរបស់ខ្ញុំយើងបែកគ្នាហើយកុំមករវល់ជាមួយខ្ញុំបែកគ្នាហើយអត់អាចត្រូវគ្នាវិញបានទេអូលិនដឹងអត់បងសុខចិត្តជាខ្លួនជំនួសលិនអត់ទៅលិនអត់កើតអីបងសុខចិត្តណាស់តាពួកយើងពិតជាអាចត្រឡប់មកដូចដើមវិញមែនអត់ បងខុសថ្ងៃនោះបងបំបែកតាមចិត្តរបស់លីនតែបងក៏អត់សប្បាយចិត្តដែរបងគេងយំនឹកលីនរហូតពិតមែនហើយបងល្ងងណាស់ដែលគិតថាលីនជាមនុស្សគិតតែពីខ្លួនឯងតែពេលនេះបងដឹងថាលីនស្រឡាញ់ហើយនឹងបារម្ភពីបងខ្លាំងប៉ុណ្ណា នឹងជាស្ដីបងក៏បងផងដែរណាព្រោះពេលនេះបងដឹងខ្លួនឯងច្បាស់ថាស្រឡាញ់លេងខ្លាំងប៉ុណ្ណាដែលបងរត់មករលេងគឺបងសប្បាយចិត្តដែលលេងនៅបារម្ភពីបងហើយលេងក៏បានទីកែមកទៀតលេងដឹងគ្រប់យ៉ាងពីបងទាំងអស់ហើយបើអញ្ចឹងឲ្យបងដាក់ចិត្តពីលេងមក ចុះយើងគិតថាខ្ញុំសប្បាយចិត្តមែនពេលដែលខ្ញុំបែកគ្នាជាមួយយើងយើងដឹងអត់មួយខែមុននេះខ្ញុំនឹកយើងរហូតបងក៏នឹកលីនដូចគ្នានឹកសលេងលីនតែមិនស្ដេចអោនឹកសលេងឆាដែលលីនតែមិនដាស់ទឿនបងនឹកមករហូតកាហាបាននឹកមិនក៏មិនមកសុំត្រូវគ្នាវិញទៅមកពេលនោះបងល្ងង បងគិតថាបាច់ពលានហើយមានក្តីសុខអត់ចាំបាច់ហត់តាមលួងតាមយកចិត្តលៀមទៀតតែបងគិតខុសទាំងស្រុងពេលបាច់ពលានបងគិតថាជីវិតរបស់បងដូចជាខ្វះអីម្យ៉ាងបងសុខចិត្តឯលេងល្អលេងក៏ក៏ដាក់បងវិញក៏បានដែរប្រសើរជាបងបាយពីលេងបងឯកាខ្លាំង កើតឃើញដើរលេងយប់ជាមួយពួកម៉ាក់រហូតបើទួយលឹមអត់ឲ្យបងបងគេងនៅកន្លែងដល់ dispenser មែនបងចេញទៅមកពួកវាគ្រាន់តែដើម្បីកាត់បន្ថយ stress តាត្រាប់ម៉ាសាហាយបងសុំទៅណាលឹមណាហើយបងក៏ស្រឡាញ់លឹមពួកយើងទៅគ្នាវិញណាណាលឹមណាទៅគ្នាវិញណាដឹងទេឆាសម្រាប់ទៅ ពងឈឺផងនៅតារាម៉ាស្អីទៀតឈឺងាប់ទៅល្អជាងបើលីងព្រមឆ្លើយប្រាប់បងផងណែឆាប់សម្រាប់ទៅកុំនិយាយអីច្រើនពេកនេះសណាងឯណា ដែលមិនត្រូវស្អីខ្លាំងគ្រាន់តែអលត់ដែរអលត់ជើងហើយបែកក្បាលបន្តិចទៅមកនិយាយសបាយអត់ទេគេងទៅអត់ទេលីងប្រាប់បងសិនមើលអស្អីក៏ស្អីទេគេងទៅ យ៉ាងម៉េចហើយដៃដូចដើមវិញនៅធម្មតាវិញហើយតែបើលីនចង់ដឹងច្បាស់តើតាមមួយបាយបងអឺនេះមហូបដែលលីនចូលចិត្តបងកំងទុកឲ្យញ៉ាំមកហើយខ្លាចមកដល់អត់មានអីញ៉ាំខាងទៀត ប្លែកទេណាធ្លាប់ជាសង្សារគ្នាសោះហ្នឹងគ្រាន់តែខានជប់គ្នាឥឡូវពេលជប់ដូចអៀនអៀនមិនលៀនចឹងអត់ប្រហែលជាមកពីនៅឆ្ងាយគ្នាពេកទេដែរមែនហើយវាយូរពេលដែលនៅឆ្ងាយពីគ្នាបងនៅតែឆ្ងល់ខ្លួនឯងថាអាចរស់នៅបានមិនខ្មិចដែលគ្មានលិនធ្លាប់តរដង ចេញពីធ្វើការមករចេញពីធ្វើការមករចឹងតែទោះបីជាមិនបាននៅជាមួយគ្នា24ម៉ោងមែនតែបងក៏សប្បាយចិត្តព្រោះអីបងដឹងថាមានមនុស្សស្រីម្នាក់ដែលនៅចាំបងចេញពីធ្វើការភ្លាមរត់មករលឹមភ្លាមតែឥឡូវខានជួបមួយខែហើយមកជួបថ្ងៃនេះមានអារម្មណ៍ចម្លែកចម្លែកនេះដូចអត់ធ្លាប់បែកគ្នាយូរ ឥឡូវចេះនិយាយពាក្យស្វីតស្វីតទៀតណាប្រហែលជាទៅអនុវត្តជាមួយនឹងអ្នកណាផ្សេងទៀតណាមានណាបងលួចបើកមួយ YouTube តា ទុកមកជប់លីងគ្រាន់និយាយគ្នា ផ្ទះទៅយកបាយលីណាបងសុំមួយបានអត់អីគេលីនក៏ដឹងដែរមកយ៉ាងនេះបងបាយលីនយូរអញ្ចឹងបងនឹកលីនណាហើយបងសុំអោបមួយមកអោបអីម៉ាក់នៅផ្ទះហ៎គាត់តែអោបធម្មតាតើមានអីលឺលួនណាអោបឲ្យលីនដឹងថាបងនឹកលីនហើយនឹងស្រឡាញ់លីនខ្លាំងប៉ុណ្ណាអូ អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ណាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលស្អីលើនេះហូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើង មីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតនិមិត្តសញ្ញាឆ្មាខ្មៅរសជាតិដើមល្អប្រណិត ទៅផ្ទះទៅយប់ហើយលីណាបងសុំមកមួយបានអត់អីគេលីនក៏ដឹងដែរមកយ៉ាងនេះបងបាយលីនយូរអញ្ចឹងបងនឹកលីនណាហើយបងសុំអោបមួយមកអោបអីម៉ាក់នៅផ្ទះគាត់តែអោបធម្មតាតើមានអីលឿនណាអោបឲ្យលីនដឹងថាបងនឹកលីនហើយនឹងស្រឡាញ់លីនខ្លាំងប៉ុណ្ណាអូ ចូលផ្ទះតែម៉ែកុំរឹងជាមួយម៉ាក់ណាមកឲ្យចូលផ្ទះឯងមកទៅស្អីខ្លៃឆ្លោះគ្នាបែកគ្នាហើយតើឯងមិនអ្នកខូចខាតទេ តែកូនស្រីរបស់ម៉ាក់នេះជាអ្នកខាត់បងហើយមិនបានមកឈរអោបគ្នាអំផ្លូវចឹងចាំបើគេមើលឃើញគិតយ៉ាងម៉េចខ្ញុំសំទោសណាស់ម៉ាក់ប៉ុន្តែខ្ញុំមិននឹងលិន ពួកយើងត្រូវគ្នាវិញហើយម៉ាក់ត្រូវគ្នាម្ដងត្រូវម្ដងបែកចាត់ទុកកូនស្រីរបស់ម៉ាក់នេះលេងសើចមែនខ្ញុំសំទុំម៉ាក់ពិតមែនណាម៉ាក់តែធ្វើឲ្យម៉ាក់មកថាពិបាកចិត្តជាមួយខ្ញុំមិននឹងលិនតែម្ដងនេះខ្ញុំមិនឲ្យម៉ាក់ពិបាកចិត្តទៀតទេណាម៉ាក់ឲ្យម៉ាក់ជឿយ៉ាងម៉េចក្រែងពួកឯងទៅបែកគ្នាហ្នឹងនេះឯងចង់យកស្នេហាមកលេងសើចអញ្ចឹងហ៎មែនអញ្ចឹងទេម៉ាក់ហើយ ខ្ញុំក៏បានសន្យាមួយម៉ាក់ហើយដែរមាន ការអីចង់និយាយក៏ឆាប់និយាយមកប៉ុន្មានណាហើយមិនក៏មិននិយាយតាំងពីដំបូងឲ្យម៉ាក់នេះដើរតួកាចតែម្នាក់ឯងម៉ាក់ស្មានតែឯងនេះទុកកូនស្រីរបស់ម៉ាក់គ្រាន់តែការលេងសើចតា គ្មានថ្ងៃម៉ាក់ព្រោះថាខ្ញុំក៏បានសន្យាមួយម៉ាក់ហើយដែរអឺបើអញ្ចឹងក៏ប្រញាប់ទៅផ្ទះគេងទៅហើយស្អែកនេះមកឲ្យលឿនបន្តិចហាមយឺតពេកអសោះណាបាទជម្រាបមកក្មេងជម្រាបដែរក្រោយភ្លៀងពិតជាមេស្រឡះមែនពេលដែលឆ្លោះគ្នាបែកគ្នាហើយមកត្រូវគ្នាវិញម៉ាក់ក៏ត្រូវមានកូនប្រសាម្នាក់ ងឃើញទេកូនស្រីរបស់ខ្ញុំមិនចេះធ្វើអីក្រៅពីគេញ៉ាំគេញ៉ាំអញ្ចឹងទេញ៉ាំច្រើនខ្ជិលច្រើនមែនប៉ាតែខ្ញុំស្រឡាញ់ខ្លាំងណាមិនបាននាំប៉ាមកអភិបខ្ញុំមុនចឹងប្រាប់មុនមិនសប្រាយហើយតែមកនេះគឺ នាំប៉ាមកចូលទាំងលីនអូយមិន surprise ទេនេះនាំគ្នាធ្វើបាបខ្ញុំគួតមែនរ៉ានេះ មិញនេះរ៉ាក៏គេបានប្រាប់ខ្ញុំហើយដែរតែខ្ញុំក៏មិនបានត្រៀមអីធំដុំសុំទោសផងណាបងមិនអីទេយើងសិតតែគ្នាឯងតើគួរអីទេខ្ញុំមកបញ្ញាប់ក៏គ្មាន អីក្រៅពីផ្លែឈើមកកត្រកនេះដែរ នេះខ្លាចចិត្តដល់ហើយនេះម៉ាក់ដឹងតាំងពីយប់មិនដាក់ប្រាប់កូនចឹងគឺរ៉ាគេខ្សឹបប្រាប់ម៉ាក់ថាមិនឲ្យប្រាប់ហ្នឹងមែនទេរ៉ាបាទ នេះមកពីបងដឹងថាបើសិនជាលីនដឹងមុនណាប្រកាសជាគេអត់លូកខានទេអញ្ចឹងហើយបានបងឲ្យម៉ាក់ជួយលាក់លាក់គ្នាហើយមិនទើបតកូនលីនទេដែលមិនដឹងសូម្បីតែប៉ាឯនេះក៏លុះព្រលឹងស្ទើរស្លាប់ដែរនេះមកដាស់តាំងព្រលឹមអល់ថាទៅតដឹងកូនគេគួរឆ្ងល់ណាស់អ្នកពួកគេបាយគ្នាចិត្តមួយខែមកហើយ សុកសុកសាប់តែទៅតដឹងកូនអ្នកណាមិនដឹងដល់តែមកដល់គួរឲ្យភ្ញាក់ផ្អើលម៉ែនេះ បើនិយាយពីរឿងបាយគ្នាវិញខ្ញុំពិបាកចិត្តខ្លាំងណាស់បង ពួកគេស្រឡាញ់គ្នាខ្លាំងណាស់ក៏ប៉ុន្តែមួយមួយចង់ឈ្នះរៀងខ្លួនជាពិសេសវិញកូនស្រីរបស់ខ្ញុំនេះគឺរឹងខ្លាំងណាស់មិនធំតែរឹងក្បាលទេម៉ាក់ធ្វើបាបខ្ញុំម្ដងម្ដងឡើងចាស់ដៃហើយឯងនេះក៏ណាស់ដែរមុខប្រកែឌឺហើយក្បាលរឹងទៀតកោតតែកូនលីនស្រឡាញ់ឯងតើកើតនេះម៉ែនឹងប៉ា មិនត្រូវតែប៉ុណ្ណឹងទេហើយខូចខូចអារឿងស្រីក្រៅទៀតបានហើយឥឡូវយើងមកនិយាយរឿងរបស់យើងវិញអមែនហើយអ្នកពួកខ្ញុំមកនេះគឺចង់មកនិយាយរឿងក្មេងៗរបស់យើងនេះឯងយើងទាំងសងខាងដឹងហើយថាពួកគេស្រឡាញ់គ្នា ជាងមួយឆ្នាំមកហើយដែរអ្នកគិតយ៉ាងម៉េចដែរចាបង ខាងខ្ញុំនេះគឺចាំតែព្រមតា ហើយម្យ៉ាងទៀតខ្ញុំចង់ឲ្យពួកគេរៀបការឆាប់ឆាប់អាងនឹងបានចៅពោនឹងគេហើយម្យ៉ាងទៀតផ្ទះរបស់ខ្ញុំគឺមានតែមនុស្សស្រីបើបានកូនប្រសាមកនៅជាមួយគឺខ្ញុំរៀងធ្ងន់ចិត្តបន្តិចអារឿងចង់បានចៅនោះហែខ្ញុំឯនេះក៏អន្ទះសាណាស់ដែរតន់ពួកគេនៅក្មេងក្មេងក៏គិតរៀបចំឲ្យពួកគេឲ្យហើយទៅនេះកូនខ្ញុំនេះធ្វើដំណើរចុះឡើងចុះឡើងមកផ្ទះអ្នកធ្វើឲ្យអ្នកចិត្តខាងនោះ ច្បាស់ជាទៅនិយាយដើមយើងពីកន្ត្រយខ្នងនោះអាក្រក់ជាមិនខានទេរៀបការគេ ឆាប់ឆាប់ទៅ ពួកយើងទាំងសងខាងក៏ធូនទ្រូងដែរមែនទេអ្នកចាបងនិយាយត្រូវនេះបើសិនជាយើងពជាពេល ទុកពេលឲ្យពួកគេទៀតណាគេអាចនឹងឆ្លោះគ្នា ឬក៏ដល់ថ្នាក់បែកគ្នាក៏ថាបានដែរតែបើសិនជាពួកគេឆាប់រៀបការពេកចុះបើគេឆ្លោះដល់ថ្នាក់លេងលះគ្នានោះអញ្ចឹងយើងមិនខូចបងកិត្តិយសទៅហើយទេហ៎ តែយ៉ាងណាក៏ខ្ញុំនៅតែចង់ឲ្យពួកគេរៀបការឆាប់ឆាប់ដែរខ្ញុំសន្យាម៉ាក់ចាប់ពីពេលនេះតទៅខ្ញុំអត់លែងដៃលៀនតាទៀតទេពេលរៀបការហើយខ្ញុំនឹងខំប្រឹងធ្វើគ្រប់សពយ៉ាងទាំងអស់ដើម្បីលិនដើម្បីប៉ាឲ្យនឹងម៉ាក់ហើយរឿងនឹងលះគ្មានថ្ងៃទេខ្ញុំធានាជូនម៉ាក់ណាម៉ាក់ទោះបីជាខ្ញុំអត់ដឹងថា ជីវិតក្រោយពេលរៀបការទៅវាមានរឿងអីខ្លះត្រូវជួបបញ្ហាអីខ្លះត្រូវជួបរឿងរ៉ាវអីខ្លះប៉ុន្តែខ្ញុំសុំធានាថាខ្ញុំមិនឲ្យអេលីនជាចាប់ដោយសារខ្ញុំទេខ្ញុំយកកិត្តិយសហើយនៅទំនួលខុសត្រូវរបស់ខ្ញុំមកនិយាយហ្នឹងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំង នីត្រាយចែកមានសរុបប្រកបដោយដំណឹងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលឥឡូវនេះបូជុលរង្វាន់ធំជាងគេរង្វាន់បើ ស្មានជីវិនរស់រវើង A2 meal ម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat និមិត្តសញ្ញាឆ្មាខ្មៅរសជាតិដើមល្អប្រណិតបានលឺសម្ដីចេញពីមាត់រាបែបនេះគឺម៉ាក់រៀងស្ងប់ចិត្តហើយ សង្ឃឹមថាកុំស្រឡាញ់តែដំបងឲ្យសោះណារឿងហ្នឹងម៉ាក់ស៊ូលីនក៏បានដែរព្រោះតាំងពីស្រឡាញ់គ្នាដំបងមកដល់ឥឡូវតែងតែតាមចិត្តលីនតាមមើលថែលីនរហូតហើយក៏មិនដាឲ្យលីនមកពិបាកចិត្តជាមួយខ្ញុំរឿងមានស្រីញីខាងក្រៅអីដែរគាត់តបាយគ្នាជិតមួយខែហ្នឹងខ្ញុំស្ដាយខ្លាំងហើយខ្ញុំខ្លាចទៀតខ្ញុំខ្លាចថាមានអ្នកគេម្នាក់មកកាត់មុខខ្ញុំហើយតែតាមលីនពីខ្ញុំទៅបាត់ មែនណាកូនលីនអ្នកអាចជឿជាក់លើកូនរ៉ាចុះព្រោះថាកូនរ៉ានេះតាំងពីតូចរហូតមកដល់ធំប៉ុណ្ណេះគេមិនដែលធ្វើឲ្យខ្ញុំពិបាកចិត្តម្ដងណាទេខ្ញុំសង្ឃឹមថាក្រោយពីរៀបការរួចគេនឹងដឹងថាតើតម្លៃប៉ុណ្ណាទៅ ដែលធ្វើឲ្យគ្រួសារមានសុភមង្គលនោះចាចំពោះកូនរាវិញខ្ញុំមិនសូវបារម្ភទេតែអ្វីដែលខ្ញុំព្រួយបារម្ភនោះគឺកូនស្រីរបស់ខ្ញុំហ្នឹង មិនចេះធ្វើម្ហូបធ្វើអីទេចេះតែញ៉ាំតាមមុខគាត់អូម៉ាក់តែគេមានប្តីហើយទៅរៀនធ្វើហើយម៉ាក់ម្ហូបដែលលៀនធ្វើឆ្ងាញ់គ្រប់មុខទាំងអស់ទោះបីអត់ឆ្ងាញ់ក៏ទ្រាំញ៉ាំដែរម៉ាក់អើយអូនិយាយអញ្ចឹងអ្នកចង់គិតគូររៀបការពួកគេថ្ងៃណាខែណាឆ្នាំណាដែរហ្នឹង ក្រោយមកទៅម៉ាក់ណាម៉ាក់ណាសំវងម៉ាក់ខែក្រោយមកទៅកូនដានេះខែក្រោយយ៉ាងម៉េចហ្នឹងហើយជិននេះឯងរហ័នទៅណា ខែក្រោយរៀបចំមិញមិនតាន់ម្យ៉ាងកូនលីនណាគេមិនតាណាចោលឯងទេម៉ែណៃដូចជា បញ្ញាពេកទីដឹងអីក៏ប៉ុន្តែខ្ញុំថាបើឆាប់ការក៏ល្អដែរ បើអញ្ចឹងចាំខ្ញុំទៅរកដេញពលាមើលថាបាន ខែណាថ្ងៃណាហើយខ្ញុំនឹងកក់ភ្នួងកក់តុកកក់រោងទុកមុនតែម្ដងព្រោះថាយុមិញម៉ាក់ក៏បានខលសួរគេខ្លះខ្លះដែរលឿនណាស់ម៉ាក់កុំបារម្ភអីកូនត្រៀមខ្លួនធ្វើជាកូនក្រមុំដ៏ស្រស់ស្អាតរបស់ម៉ាក់ទៅកម្មវិធីទាំងអស់ម៉ាក់ជាអ្នកចាត់ចែងបាទអរគុណម៉ាក់ថ្មីដែលយល់ចិត្តចា ជិលបងមើលក៏បានដែរតែចាំមើលចុងឆ្នាំហ្នឹងយកមួយទៀតឲ្យបានចាំមើលហឹមបាក់ភ្នែកក្លោតដាក់ប៉ាចឹងកូនកូនឆ្លាតចាប់គេណាកូនទុកឲ្យម៉ាម៉ាក់គេផងនោះស្អែកយើងទៅដើរលេងណាទាំងម៉ាក់ទាំងកូនខូចណាស់ចង់ឲ្យតប៉ាលួង Mm-hmm. ប៉ានិយាយលេងណាប៉ាសប្បាយចិត្តដែលបានលួងកូនឯងហើយនឹងម៉ាក់អរគុណបងណាដែលរក្សាសន្យាបែរ ធ្វើឲ្យអូនយំឬក៏កាត់ទងអរគុណប្តីសម្លាញ់របស់អូន មានរឿងអីខឹងបងទៀតហើយមែនទេពេលបងសុំទោសណាអូរឿងបងរ៉េតរូបបេះដូងលើរូបអ្នកស្រីហ្នឹងមែនអូគាត់អ្នកធ្វើការមួយបងហើយគាត់អាសារ៉េតបេះដូងលើរូបបងអញ្ចឹងឲ្យបងជួយរ៉េតបេះដូងទៅវិញទៅមកហ្នឹងណាជប់ខឹងបងណាអត់អីទេបើណាសុបាយចិត្តចាំបងអានវិញគាត់ចោលក៏បានដែរណារីណាឈប់គឺអូនចង់សួរថា បងមានយកខោទឹកនោមកូនយកមកអត់បើអត់យកមកទេស្រួលអូនដើរទៅយកនៅឡានហើយកុំមិននិយាយលឿនលឿនមកគិតយូរម៉េះបងខំតែភ័យនិយាយដាច់ដាច់ហើយចាំបាច់ភ័យទៅអីអូរូបប្រពន្ធខ្លួនឯងណាមិនដែល take មិនដែល like មិនដែល comment តែបើរូបស្រីផ្សេងវិញដែលសិតបេះដូងយ៉ាងម៉េចប្រពន្ធខ្លួនឯងនឹងវាអានខ្លាំងណាស់មែនទេ រឿងខ្លាចខ្មាស់គេដែលខ្លួនឯងមានប្រពន្ធមនុស្សប្រុសគឺតានចឹងតើតើអស់ហ្នឹងលីនបងសុំទោសណាបងស្រឡាញ់លីនចាំនៅក្រោយចាំបងជួយឡាយជួយហិតរីអេតពេលដងរហូតហើយសេះទៀតអូខេជួបខាងបងណាថាមកដើរលេងដើម្បីឲ្យបាត់ stress ឥឡូវមានអីមកស្ដាប់លឺហើយ stress លើដើមលីនកុំចឹងមើល còn từ hướng tôi ta son nữa nghe là cậu cũng chưa bay nó ai mà con mưa một con à cứ mà cậu này បងឆ្លាញ់ឌិនណាបេះដូងដែលបងឲ្យគេនៅក្នុង Facebook ហ្នឹងគឺគ្រាន់ជាបេះដូងធម្មតាតែបេះដូងបងមែនតើណាមានតែមួយឯងទោះបីនៅក្នុង Facebook ហ្នឹងបងអត់ស្អីបង្ហាញថាពួកយើង street មួយគ្នាមែនតែលឹមក៏ដឹងថានៅខាងក្រៅមិនបងមិនដែលដាក់មួយលឹមទេទាំងទង្វើ ទាំងខាងក្រៅទាំងខាងក្នុងបងបង្ហាញទាំងអស់តែបងស្រឡាញ់លេងបេះដូងក្នុង Facebook ហ៎បងឲ្យគេបានច្រើនគ្នាមែនតែវាមិនមែនជាបេះដូងបងពិតទេបេះដូងបងពិតគឺមានតែមួយទេហើយបងបានឲ្យវាទៅលេងអស់ហើយជប់ខឹងឬនៅ គឺនីតិរបស់មនុស្សប្រុសទូក្នុងឋានៈជាសង្សារឬក៏ជាប្រពន្ធក៏ដោយគ្រប់ពេលបងគឺជាអ្នកចាញ់អូនបងអត់អូនខ្លាចជាអ្នកឈ្នះបងចុះបើអូនខ្លាចជាអ្នកឈ្នះដូចជីវិតរបស់បងក៏បានស្ងប់សុខដែរស្លឹងឈើជ្រូក thường mình ôm